អឺពិធីបុណ្យបច្ច័យ4នេះវាคล้ายជាប្រពៃណីនៃអ្នកកាន់ពុទ្ធសាសនាខ្មែរយើងទៅហើយបាទមូលហេតុដែលមានពិធីហ្នឹងក៏វាពាក់ព័ន្ធនឹងព្រះវិន័យរបស់ភិក្ខុសង្ឃណាហ្នឹងហើយមែនតើទៅរឿងបច្ច័យ4ហ្នឹង វាពាក់ព័ន្ធនឹងការប្រើប្រាស់របស់ ប្រចាំថ្ងៃมันមាន ពាក់ព័ន្ធពិធីបុណ្យទេអញ្ចឹងណាកាលជាដើមដំបូងឡើយហ្នឹងពាក្យថាបច្ច័យ4គឺมันពាក់ព័ន្ធនឹងពិធីបុណ្យបច្ច័យ4ទេមិនមែនកម្មវិធីបុណ្យបច្ច័យ4ទេ ចឹងយើងត្រូវដឹងថាពាក្យបច្ច័យ4ហ្នឹងមានន័យថាម៉េច4យើងដឹងហើយណាមែនទេ4គឺ1 2 3 4ហ្នឹងគឺចំនួនចំនួន4ហើយបច្ច័យក្នុងទីនេះសំដៅដល់របស់បរិភោគប្រើប្រាស់ហៅថាបច្ច័យកន្លែងហ្នឹងណា អឺដែលប្រើពាក្យហ្នឹងនៅក្នុង ព្រះវិន័យហ្នឹងបច្ច័យកន្លែងហ្នឹងប្រែថារបស់សម្រាប់បរិភោគប្រើប្រាស់ណាបរិភោគប្រើប្រាស់ហ្នឹងគឺថាសពគ្រប់ហើយស្អីក៏ដោយដែលជាតម្រូវការដែលអត់មិនបានចាំបាច់ទៀតមិនមែនត្រឹមតែបរិភោគប្រើប្រាស់ទេចាំបាច់អត់មិនបានហៅថា បច្ច័យ4ហ្នឹងអញ្ចឹងបច្ច័យក្នុងទីនេះมันប្រែតាមនៃព្រះអភិធម្មទេប្រែតាមបទបញ្ញត្តិជាព្រះវិន័យតើបច្ច័យ4នោះមានអ្វីខ្លះអាត្មាជឿជាក់ថា ក៏មានអ្នកដឹងហើយក៏មានអ្នកមិនដឹងដែរឬតែបច្ច័យ4បច្ច័យ4បច្ច័យ4រហូតដល់ទៅយើងប្រគេនប្រាក់ទៅលោកក៏យើងហៅបច្ច័យ4ដែរពេលបច្ច័យអីយ៉ាងទៅបច្ច័យ4គឺមានតែ4มันអាចមានច្រើនជាងហ្នឹងឯងហ្នឹងហើយ តើ4ហ្នឹងស្អីខ្លះហើយទី1ហៅថាចៃវរៈបច្ច័យចៃវរៈហ្នឹងចៃវរចៃវរនោះពាក្យប៉ុណ្្នឹងចៃវរនេះចៃវរៈបច្ច័យឬក៏តម្រួតបជើងប ទៅយើងហៅថាចៃវរៈបច្ច័យចវអចស្រ័យវរ បជាងបចជាងចសញ្យោគយោចៃវរបច្ច័យអញ្ចឹងទី1ចៃវរបច្ច័យ4ហ្នឹងយើងត្រូវស្គាល់ហ្នឹង4ហ្នឹងហើយបើប្រែថាបច្ច័យហ្នឹងមានន័យថាម៉េចថាបច្ច័យហ្នឹងគឺជីវរជីវរហ្នឹងជីវរអីបានដល់ជីវរ3គឺ ឧត្តរាសង្គៈឧត្តរាសង្គៈគឺនេះយើងហៅចវរចវរនេះគ្រឿងដណ្ដប់បើយើងប្រៀបគ្រឿងពាក់បើប្រៀបទៅកុហកស្មើនឹងអាវអញ្ចឹងណាហើយឧត្តរាសង្គៈហ្នឹងយើងសរសេរឧពេញតួតជាងតរស្រអាសងូជាងកឧត្តរាសង្គៈដែលយើងហៅคลายមក សម្គាល់ថាចីវរប៉ុន្តែតាមពិតចីវរសំដៅទាំង3ហ្នឹងប៉ុន្តែយើងហងៃហៅដណ្ដប់ខ្លាំងហ្នឹងហៅថាចីវរហើយទី2ហៅថាអន្តរវាសកៈអន្តរវាសកៈហ្នឹងអណូជើងតរវស្រអាសកហ្នឹងហើយនរណាសរសេរលឿនអីអាចទៅសេរដាក់ផងដាក់ចីវរ3ហ្នឹងចីវរ3 ទេវៈ3ហ្នឹងទី1មិញហ្នឹងឧត្តរាសង្កៈហើយទី2អន្តរវាសកៈហ្នឹងស្បងស្បងហ្នឹងបើប្រៀបជាមួយ នឹងកុហកស្មើនឹងសម្ពុតឬក៏ខោសម្រាប់ស្លៀកហ្នឹងអាចឧត្តរាសង្កៈសម្រាប់ពាក់រុំនេះហើយអន្តរវាសកៈស្មើនឹងសម្ពុតឬក៏ខោរបស់កុហកប៉ុន្តែលោកសង្ឃសំដៅដល់អន្តរវាសកៈហ្នឹង ស្បង់យើងប្រែធម្មតាមកថាស្បង់ហ្នឹងឯងចឹងមកកាផ្លេរបស់លោកហ្នឹងមានធំធំអាហ្នឹងពីរហ្នឹងអាវហិងខោចឹងនិយាយអាវហិសពុតហ្នឹងហើយបានបន្ថែមមួយទៀតហៅថាសង្ខេដិសង្ខេដិហ្នឹងសងើជើងខោស្រអាដស្រអិសង្ខេដិ ដែលយើងហៅថាសង្ក្តីសង្ក្តីហ្នឹងហ្នឹងសង្ក្តីគឺយើងចំណាំខិតពេលលោកធ្វើ ពិធីកម្មអីហ្នឹងលោកយកមកដាក់លើស្មាអញ្ចឹងនឹងសង្កេតីឬក៏សង្កេតិអឺធាតុពិតសង្កេតិហ្នឹងវិធីប្រើប្រាស់វាមិនដូចយើងប្រើក្នុងពិធីកម្មរាល់ថ្ងៃនឹងទេអឺសង្កេតីហ្នឹង បើប្រៀបទៅសម្លៀកបំពាក់របស់ក្រហោះស្មើនឹងភួយឬក៏កម្រាលសម្រាប់ក្រាលដេកអញ្ចឹងប្រើបានពីរប្រើជាកម្រាលក្រាលដេកក៏បានប្រើជាភួយដណ្ដប់ក៏បានហ្នឹងហើយហើយវិធីដែលធ្វើសង្ឃដីហ្នឹងត្រូវមានរបៀបយ៉ាងនេះ គឺទំហំវាមិនខុសពីជីវរទេមិនខុសពីឧត្តរាសង្ឃៈទេ ក៏ប៉ុន្តែបើជីវរនេះដេមួយជាន់មានកម្រាស់វាមួយជាន់ណាអត់ដេពីរជាន់ទេសង្ខេដេត្រូវពីរជាន់ហើយបើជីវរនេះពីរជាន់សង្ខេដេកម្រាស់4ជាន់អាមិនបានវាមានស្ដើងវាមានក្រាស់វាតាមរដូវកាលរដូវដែលរដូវកាលឬក៏ទីកន្លែងអាកាសធាតុមិនសូវត្រជាក់ លោកប្រើជីវរមួយជាន់ហើយសង្កដីពីរជាន់ធម្មតា តែបើតំបន់តិចខ្លាំងគឺជីវរពីរជាន់សង្កដី4ជាន់នឹងឲ្យដឹងខ្លះខ្លះចឹងអវិធីដែលកើតដល់4ជាន់ហ្នឹងមានពេលមួយហ្នឹង ព្រះបរមគ្រូព្រះអង្គចង់ពិសោធន៍ខ្លួនឯងផ្ទាល់ដើម្បីអនុញ្ញាតឲ្យភិក្ខុប្រើប្រាស់ស្បងស្បាយត្រៃចវរហ្នឹងការពារ តិចកដៅរងារបមមុខខ្យល់ហ្នឹងព្រះអង្គទៅគង់កដាលវាលតាំងពីប្រលប់តិចអញ្ចឹងព្រះអង្គដាក់មួយជាន់ទៅមើលតើវារឿងតិចខ្លាំងខែមមួយជាន់ទៀតទៅជាខ្លាំងមែនទែនព្រះអង្គដាក់រហូតដល់4ជាន់ហ្នឹងបានបានធានាបានហ្នឹងបានកើតជាសង្កដី4ជាន់ហ្នឹងអញ្ចឹងសង្កដីហ្នឹងគឺសម្រាប់ដណ្ដប់អឺធំធំមាន3ហ្នឹងហៅថាត្រៃចីវរត្រៃចីវរហ្នឹងមិនមែនដូចយើង និយាយរាល់ថ្ងៃថាមួយត្រីមួយត្រីនឹងមានទុលតាបូកនឹងឆាត់នឹងឈើច្រត់នឹងបាតនឹងអីណានៃច្រើនទៀតបានយើងហៅថាមួយត្រីអានឹងយើងថាប៉ុន្តែត្រីត្រីមកពីតេតេឬក៏តេនឹងប្រហែលថា3ហ៎3ហើយនឹងคลายត្រៃត្រៃហ្នឹងច្រើនណាคลายជាសង្ស្ក្រិត ត្រៃនឹងប្រែថា3 3ធំនឹងមានប៉ុណ្ណឹងហ្នឹងជីវោស្បងសង្កដីប៉ុន្តែវាមានបរិខាផ្សេងផ្សេងទៀតអញ្ចឹងបានសរុបទៅ ជាអដ្ឋបរិខាអដ្ឋបរិខាហ្នឹងមានវត្តពួនមានអត្តខុតមានអីនោះមានហង្សៈអាវឈៀងខាងក្នុងទ្របញើសហៅថាអាវទ្របញើសហ្នឹងហ្នឹងហើយមានធម្មក្រកមានបាតមានអីទៀតអាហ្នឹង ជាជាបរិខាជាមិនចាត់ជាត្រៃទេវាថាត្រៃត្រៃហ្នឹងតែ3នឹងឯងស្បងជីវរសង្កដីបាទអាហ្នឹងជានឹងសំណួរសួរបច្ច័យ4ហ្នឹងស្អីហើយធ្វើដើម្បីអីមិនបានមានអញ្ចឹងហ្នឹងអាបញ្យល់ថាស្អីបច្ច័យ4ហ្នឹងហ្នឹងអាចស្ដាប់បានហ្នឹងមែនទេប៉ុណ្ណឹងហ្នឹងបច្ច័យទី1ហៅថាចៃបរៈបច្ច័យសម្រាប់ស្លៀកដណ្ដប់ ហ្នឹងហើយសម្រាប់ស្លៀកដណ្ដប់ហៅថាចៃវរបច្ច័យចៃវរបច្ច័យនឹងមួយហើយប្រើទៅអីថាប្រើសម្រាប់ការពារអវយវៈដែលខ្មាស់បាត់បាំងរាងកាយគេខ្មាស់ហ្នឹងហើយនឹងការពារតិចការពារក្តៅការពាររបោមូសខ្យល់អីវាបៀតបៀនអញ្ចឹងណាប៉ណ្ណឹង ហើយស្លៀកអញ្ចឹងចាំបាច់មានពិធី ដែរវាអត់ទេមែនទេនឹងព្រះអង្គអនុញ្ញាត ក្នុងការប្រើប្រាស់ប្រចាំថ្ងៃទេយ៉ាងណាណាហើយចុះបច្ច័យទី2ទី2បច្ច័យអីបច្ច័យទី2ហៅថាបណ្ឌបាតបច្ច័យបណ្ឌបាតបច្ច័យបស្រអេអឺណោជើងអាណោជើងដូម្ដងទៀត បស្រអេណជើងដូហើយបស្រអាតបជើងបក៏បានមិនបាច់ដាក់ជើងក៏បានហើយចជើងចយកសិញសិញយកឲ្យយកបណ្ឌបាតបច្ច័យបច្ច័យបើប្រែតាមហ្នឹងបច្ច័យគឺបំបាយមហូបអាហារ គ្រឿងហូបចុកគ្រឿងឆាន់មានបាយទឹកបាយនំចំណីបបអីណានេះឲ្យតែគ្រឿងសម្រាប់បរិភោគគ្រឿងសម្រាប់ហត់ដូចជាបបរឬក៏អឺបាយនំបាញ់ដុកបាញ់ជំនឿផ្អែមអីទាំងអស់ហ្នឹងឲ្យតែគ្រឿងហូបហូបចុកអាហ្នឹងហៅថាប៉ិនដៈបាតាប់ បច្ច័យអាមិនបានប្រើហ្នឹងថាប្រើមកវាវាឃ្លានបើឆានវាមិនកើតអាហ្នឹងឃើញណាទី1បើមិនឆ្លៀកវាមិនកើតដើរតាណារួចហើយយើងក៏យោងមើលប្រែតទី2បើមិនប្រើមិនកើតវាឃ្លានហើយចុះចាំបាច់មានពេលណាបានធ្វើថាមកហ្នឹងត្រូវឆានរងហើយមិនឆាន់មួយថ្ងៃមិនកើតទេ រឿងដែលព្រះអង្គអនុញ្ញាតអានឹងបច្ច័យទី2ណាបច្ច័យទី2ហ្នឹងគ្រឿងបរិភោគរួមទាំងផ្លែឈើផ្លែព្រៃអីផងឲ្យតែរបស់ហូបហៅថាហូបចុកឆាន់ហ្នឹងហៅថាបណ្ឌបាតបច្ច័យហើយអឺទី3ហៅថាសេនាសន័តបច្ច័យសស្រអេណូស្រអា សណូបជើងបចជើងចសញ្ញោកយោសេនាសនបច្ច័យហ្នឹងហើយអសេនាសនបច្ច័យប្រែតាមពាក្យទីដេកសេនៈហ្នឹងហើយនឹងអាសនៈទីអង្គុយនិយាយទៅទីដេកទីអង្គុយ សរុបមកថាជាកន្លែងស្នាក់នៅកន្លែងស្នាក់នៅឬក៏មិនសំដៅតែស្នាក់នៅមួយយ៉ាងក៏បានចឹងបានលោកប្រាបតិដេកទីអង្គុយឧទាហរណ៍ដូចកតេលលេខយើង ក្រាលអង្គុយអីនោះហ្នឹងយានជំនិះអីហ្នឹងក៏ចូលអានឹងដែរវិញកន្លែងស្នាក់នៅតែមួយយ៉ាងក៏វាមិនគ្រប់ដែរយានជំនិះអីហ្នឹងចាត់ចូលជាសេនាសនៈបច្ច័យទាំងអស់ស្បែកជើងឆាត់អឺ ពេលភួយខ្នើយអីនោះជាពាហិរៈបរិភោគរបស់ជាពាហិរៈបរិភោគហ្នឹងអឺបរិភោគខាងក្រៅបរិភោគកន្លែងហ្នឹងប្រែថាប្រើហ្នឹងឯងយើងរបស់ប្រើប្រាស់កុំព្យូទ័រឬក៏ស្អីស្អីចាត់ចូលហ្នឹងទាំងអស់និយាយរួមរបស់ប្រើរបស់ប្រើទាំងអស់ហ្នឹងចាត់ចូលក្នុងសេនាសនបច្ច័យអាហ្នឹងវា ជារឿងចាំបាច់ត្រូវប្រើតរហូតដែរណា ឃើញទេកាលដែលព្រះអង្គអនុញ្ញាតហ្នឹងព្រះអង្គអត់មានធ្វើពិធីអនុញ្ញាតស្អីផងគាត់ប្រជុំខសង្ឃជាងទៅក៏អនុញ្ញាតថាតថាគតអនុញ្ញាតឲ្យភិក្ខុប្រើប្រាស់ចៃវរៈបច្ច័យបណ្ឌបាតបច្ច័យហ្នឹងហើយនឹងទី3គ្រឿងប្រើប្រាស់ទីលំនៅឋានកុដសាលាវិហារអីចឹងណាហ្នឹងហើយហ្នឹងហៅថា សេនាសនៈបច្ច័យហើយទី4តិលានណភេសជ្ជៈបច្ច័យអាគិលានគិលានហ្នឹងដែលយើងធ្លាប់ឃើញគិលានុបដ្ឋាយហ្នឹងគិលានគិលានហ្នឹងគឺប្រែថាអ្នកជំងឺហ្នឹងគិលានភេសជ្ជៈគោស្រអ៊ីលោស្រអាណោទៅ ភេសជ្ជៈភោសរអេសចូលយ៉ាងចូលទៅគិលេនគិលេនភេសជ្ជៈហើយបច្ច័យទៅហ្នឹងហើយគឺបច្ច័យសំដៅដល់ឆ្នាំកែរោគអញ្ចឹងឆ្នាំកែរោគហ្នឹងហៅថាបច្ច័យមួយយ៉ាងហៅថាគិលានភេសជ្ជៈបច្ច័យគឺសម្រាប់ថែរក្សាអ្នកមានជំងឺជាឆ្នាំកែរោគអញ្ចឹងណាអញ្ចឹងឆ្នាំសម្រាប់ព្យាបាលជាពាហិរៈ ក៏ដោយជាអច្ឆោហរិកៈក៏ដោយប្រើប្រាស់ខាងក្រៅឬក៏លេបចូលក្នុងក៏ដោយឲ្យតែថ្នាំកែរោគរួមទាំងទឹកតែកាហ្វេអីហ្នឹងហើយថ្នាំកែរោគអីទាំងអស់ហ្នឹងហៅថាគឺលានភេសជ្ជៈបច្ច័យអញ្ចឹងយើងត្រូវការពេលណាហ្នឹងទៅបើពេលឈឺពេលអីហ្នឹងពេលឆាន់ទឹកឆាន់អីហ្នឹងទឹកអីចាត់ចូលអាហ្នឹងដែរ ហ្នឹងហើយអញ្ចឹងវិលមកសំណួរវិញ ថាធ្វើបន់បច្ច័យ4ល្មិចបើយើងយល់ដល់តំណឹងហើយយើងយើងធ្វើបានណាឃើញណាយើងធ្វើបានណាពីបរອບមកមានស្បងមានជីវរមានសង្កដីអីចឹងទៅ មានកត់សាលាវិហារឡានម៉ូតូកតេលភួយខ្នើយឃើញណាហ្នឹងហើយមានបាយទឹកនំចំណី មានថ្នាំការរោគ ប៉ុន4ហ្នឹងយើងគ្រាន់តែរាប់ឲ្យច្រើនអញ្ចឹងមួយមួយប៉ុន្តែថា យើងមានសទ្ធាប៉ុណ្ណា ក្នុងមួយហ្នឹងมันកំងទេมันកំងថាអឺចៃវរបច្ច័យត្រូវតែទាំង3មែនទេមែនអញ្ចឹងបើយើងចង់គ្រប់ទាំង4ណាចង់គ្រប់ទាំង4ឲ្យឲ្យគ្រប់ទាំង4នេះយើងចង់ធ្វើទៀនឲ្យគ្រប់បច្ច័យ4ណាគឺមិនចាំបាច់ទោះលើថាចៃវរបច្ច័យត្រូវទាំង3ស្បង់ជីវរសង្កដីចឹងទេ ហ្នឹងហើយសំបីតែកណាត់ល្មមដែលអាចធ្វើស្បង់មួយហ្នឹងក៏ហៅថាចៃវរៈបច្ច័យដែរមែនទេនោះថាកណាត់រុំតំបៅហ្នឹងក៏ចាត់ដែរគេចាត់ចូលចៃវរៈដែរណាអូហើយគិលាបណ្ណបាតបច្ច័យគ្រូហូបចុកទាំងអស់ចាត់ជាបណ្ណបាតបច្ច័យតាំងនំប៉ាំងនំក្រូចនំជំនឿបាញ់ជំនឿបាញ់ដុកបិនសុងអឺការីនំ អីណានៅនោះទាំងអស់ឲ្យតែគេហូបកើតថាតែបិណ្ឌបានតែបច្ច័យប៉ុន្តែសួរថាយើងទៅរាប់ទាំងអស់ទៅទិញមុខមកហូប100មុខហ្នឹងមក ដាក់មែនថាអត់ទេមានប៉ុណ្ណាប៉ុណ្ណឹងទៅមានមួយមុខដាក់មួយមុខទៅហើយបច្ច័យមួយដែរហ្នឹងហើយបិណ្ឌបានតែបច្ច័យណាអានឹងយើងដឹងទៅវាល្អវាមិនចាំបាច់ពីណាមកកំងយើងទេដូចជាអាសនាសនាបច្ច័យដែលថ្មរៀបរាប់អាគ្រឿងប្រើប្រាស់ខាងក្រៅដូចជាឆ័ត្របិច ជើងកទេលមុំភួយខ្នើយកត់សាលាវិហារយានជំនិះស្អីស្អីទាំងអស់ហ្នឹងអញ្ចឹងតើធ្វើគ្រប់ទាំងអស់ហ្នឹងថាទេមានឆាត់ដាក់ឆាត់ទៅមានកទេលប្រកេនកទេលទៅមានខ្នើយប្រកេនខ្នើយទៅហ្នឹងហើយមានកំរាលោកគង់ប្រកេនកំរាលោកគង់ទៅឲ្យតែមួយក្នុងចំណែកហ្នឹងហៅថាបច្ច័យមួយហ្នឹងហើយឃើញទេហើយភេសជ្ជៈចឹងណាភេសជ្ជៈយើងរៀបរាប់ឆ្នាំកែរោគទាំងអស់ ហៅថាគិលានភេសជ្ជៈបច្ច័យបន្ទោទិញឆ្នាំរាប់ពាន់មុខហ្នឹងមកធ្វើអាហ្នឹងមិនមែនថាអត់ទេទិញតែផានដល់មកប្រទេសហ្នឹងក៏ឈ្មោះថាគិលានភេសជ្ជៈបច្ច័យដែរឃើញដល់ពេលយើងដឹងអញ្ចឹងវាវាធូរចង់ធ្វើបណ្ណា ចង់ធ្វើបច្ច័យ1បច្ច័យ2បច្ច័យ3បច្ច័យ4ស្រាប់យើង ពួកយើងស្គាល់អស់ហើយមុខបច្ច័យហ្នឹងហ្នឹងឥឡូវឧទាហរណ៍ថាចង់ធ្វើបច្ច័យ4មិនអីខ្លះអាចសម្រេចចិត្តបានដល់អាត្មារៀបរាប់អញ្ចឹងមកសម្រេចចិត្តបានអត់ ណាអ្នកស្ដាប់ចង់ធ្វើបច្ច័យ4ចាំបាច់ត្រូវអស់1000ដុល្លារអត់ចាំបាច់អស់10000ដុល្លារអត់បើបើយល់យល់អ្វីដែលអាត្មារៀបចំហើយយើងធ្វើបច្ច័យ4ដែរចាំបាច់ដល់5000ដុល្លារឬក៏10000ដុល្លារបានហៅទៅបច្ច័យ4អត់ហើយវាអត់ទេតែបើយើងចង់ធ្វើឲ្យច្រើនឬរបស់យើង unlimited มันមានកំណត់ มันមានកំណត់ទេចង់ធ្វើបានរឿងរបស់យើងទេនឹងវានៅលើអឺស័យដែលយើងជ្រះថ្លាប៉ុណ្ណឹងហើយមិនចាំសួរថាមិនចាំមានបច្ច័យ4ថាអត់បច្ច័យ4រួមកៅទេដោយខ្លាអត់មានលៀមពាំងដើរយើងយោងដូចប្រែតលោហើយ អត់មានចៃបរាបច្ច័យហើយចុះបណ្ឌបាតបច្ច័យតែ2 3ថ្ងៃមានកម្លាំងធ្វើការណាអត់សេនាសនៈបច្ច័យអត់កន្លែងសឹងអត់កន្លែងអីទៅដេកនៅណាពេលឈឺអត់មានថ្នាំលេបហ្នឹងធ្វើម៉េចឃើញទេឃើញជាតម្រូវការទៅប៉ុន្តែវាคล้ายជាប្រពៃណីក៏វាល្អដែរប៉ុន្តែសំខាន់យើងយល់យើងចាស់ចាស់ដែលគាត់ធ្វើហ្នឹងក៏វាមានកំណត់វែងឆ្ងាយបើអត់មានពិធីខ្លះទេវាគ្មាន ការជួបជុំមិនមានការជួបជុំទេក៏វា មិនមានការសម្ដែងពធពយលធរសោតធរអីជុំគ្នាជាលក្ខណៈសាមគ្គីអីចឹងណា ចាស់ចាស់យើងធ្វើមិនជាអាក្រក់ទេហើយក៏បានឧបត្ថម្ភបច្ច័យ4ដល់ប្រសងចឹងដែរហ្នឹងហើយប៉ុន្តែ សំខាន់ដល់យើងយល់ចៃ4ហ្នឹងស្អីគេរួចហើយយើង សម្រេចចិត្តខ្លួនឯងបានចង់ធ្វើប៉ុណ្ណា នឹង10ដុល្លារក៏ធ្វើបច្ច័យ4បានឥឡូវ10ដុល្លារធ្វើបច្ច័យ4បានស្អីគេទៅទិញដេកណាត់គ្របឬក៏កណាត់សម្រាប់អឺសម្រាប់អីសម្រាប់ធ្វើវត្តពុនទ្រូងលោកចេះមកប្រវែងអ្នកទៅតឹងតែប៉ុណ្ណេះមកហើយដេធ្វើវត្តពុនទ្រូងលោកប្រកេនលោកមួយអាហ្នឹងទូជាងគេសម្រាប់លោកប្រើ ហ្នឹងចៃវរៈបច្ច័យអាហ្នឹងដែរអស់ទៅ10ដុល្លារទេយ៉ាងច្រើន2ដុល្លារ3ដុល្លារអស់នំប៉័ងមួយបើនៅបានតែបច្ច័យហ្នឹងហើយកំរាលជូតជើងមុនលោកចូលកត់អីណាហ្នឹងចាត់ចូលជាសេនាសនៈបច្ច័យហ្នឹង រួចហើយភេសជ្ជៈកាហ្វេមួយកែវវិញមកគឺលឿនដល់ភេសជ្ជៈបច្ច័យបាត់ណាអញ្ចឹងហោចមកកណ្ដាកណនីឲ្យថាយ៉ាងហោច10ដុល្លារក៏ធូរចៃ4បានដែរអញ្ចឹងទីមួយយើងត្រូវដឹងថាមុខបច្ច័យ4ហ្នឹងស្អីគេហើយប៉ុនមែនតើវានៅណាវានៅក្នុងចិត្តរបស់យើងនេះមិនមែនពិធីទេ ប៉ុន្តែគេមានសទ្ធាគេចង់ធ្វើហើយញាតិមិត្តបើបងប្អូនជុំគ្នាធ្វើអាហ្នឹងมันជាខាត់អីទេប៉ុន្តែថាកុំឲ្យយើងតឹងអាត្មានិយាយហ្នឹងកុំឲ្យយើងតឹងឃើញគេធ្វើបនធំធំយើងចង់ធ្វើបច្ច័យ4ដែរដូចគេដូចឯងយើងទៅធ្វើមិនបានពិបាកចិត្តអូយកុំពិបាកអាហ្នឹងពិធីខ្មែរយើងធ្វើទេ សម័យព្រះដូចពីណាមដែលធ្វើបច្ច័យ4ឲ្យវាប្រកាសថាបច្ច័យ4ស្អីចឹងផងតែគេជ្រះថ្លាអីគេប្រកេនហ្នឹងឯង